មើលទៅជីវិតគេគេមានអ្វីអ្វីគ្រប់យ៉ាងតែចំណែកជួយសំបីស្នេហាក៏គ្មាននឹងគេសោះលោកបងតែនេះសាអាយចង់ទៅលេងមែនចាំសប្តាហ៍ក្រោយពួកខ្ញុំទៅលេងចា និយាយអញ្ចឹងបងនាំនែឯងមកលេងនេះសុបាយទេសុបាយបងនែចូលចិត្តអត់ចឹងចូលចិត្តទេសភាពក៏ស្អាតនិយាយទៅកន្លែងនេះស្អាតបានបងនាំនែឯងមកហ្នឹងចាអញ្ចឹងចាំសប្តាហ៍ក្រោយចាំបងនាំនែឯងទៅលេងនៅចកាស្លាទៀតចាអូខេបងឯងជឿជាបងណាពិតជាមិនខុសទេ បងនឹងធ្វើនែឯងមានសុភមង្គលហើយសើចច្រើនជាងយំចាអរគុណបងអូនគិតថាអូនជាមនុស្សស្រីដែលមានសំណាងជាងគេលើលោក ស្នាអ្នកស្រីហ្នឹងណាគេអូនតែបាយថាមកធ្វើការអីបងសុំទោសតាប់ស្តាប់តាប់តាប់តាប់បងសិនតាប់បងសិនគាត់ណាគេគាត់សង្សារបងបាយកខនទៅអីបងនេះខនអីណាប្រុសថតទៀតបងម្នាក់ស្រីមីងណាគេអូនស្ដាប់បងសិនបានហើយបងឯងក្រែងសន្យាជាមួយអូនថាធ្វើឲ្យអូនសាច់ច្រើនជាងយំហីមនុស្សប្រុសសាវ៉ា មនុស្សប្រសាវ៉ាស្រឡាញ់គេម្នាក់ឯងមិនដេចចំបែងក្នុងចិត្តអ្វីម្លេះបេះដូងខ្ញុំពេលនិងដូចផ្ញើលើគេ មើលបងនេះតិចសេតសេតអត់បងអោះមិនដូចយើងសែតអត់អូបងឥឡូវតែមើលនោះគូស្នែគេនោះមកគូនោះឃើញអត់គេមុនដំបូងនោះបងគិតថា ខ្លួនឯងហ្នឹងវាដូចឯកាសម្បើមហ៎ឃើញគេមានស្នេហាស្រឡាញ់គ្នាប្រពែប្រពូនលោកអើនអញ្ចឹងណាហើយរបស់របរប្រើប្រាស់គេសិតតែទំនើបទំនើបហើយបងគិតថាអូគេមានស្ពែមង្គលខ្លាំងណាស់ ឥឡូវបងយល់អស់ហើយសាច់រឿងហ្នឹងនោះអញ្ចឹងណាមានថាសុភមង្គលសំខាន់យើង ចេះឲ្យតម្លៃលើសុភមង្គលជីវិតរបស់យើងរៀងរៀងខ្លួនទេជាងគៀងផ្ទះណាភ្លឺផ្ទះហ្នឹងហើយជឿបងហ៎មង្គលសំខាន់យើងណាអូខេអ្នកអ្នកដែលស៊ីវិល័យអញ្ចឹងមកងារបងអូខេទេមួយ